កាលពីថ្ងៃទី21ខែកញ្ញាកន្លងទៅលោកពូទីនបានប្រកាសអឺដាក់កំណែនកងទ័ពកោះកំណែនកងទ័ពដែលរុស្ស៊ីត្រូវការកែនទ័ពចំនួន30ម៉ឺននាក់យកមកច្បាំងនៅលើសមរភូមិយូក្រែនហើយក៏បានប្រកាសគម្រាមពីការមិនរួញរាឡើយវុធីសស្ដីនោះគឺមិនរួញរាឡើយក្នុងការប្រើអាវុធនុយក្លេអ៊ែរប្រសិនបើជា ចាំបាច់ អ្វីដែលជាសេចក្តីប្រកាស របស់លោកពូទីនគឺបង្ហាញពីភាពតលច្រករបស់មេដឹកនាំដាច់ការរូបនេះគាត់ឈានដល់ការតលច្រកគាត់និយាយគំរាម ហើយការដែលនិយាយគំរាម លើ ការប្រើអាវុធនុយក្លេអ៊ែរនេះមិនមែនលើកទី1ទេគឺបានធ្វើ3ដងហើយហើយ មិនត្រឹមតែប៉ុណ្្នឹងទេ គឺធ្វើតាមរយៈ មន្ត្រីជាន់ខ្ពស់របស់គាត់ដូចជាអតីតប្រធានាធិបតីរុស្ស៊ីដែលជាកូនជើងរបស់គាត់ឬក៏តាមរយៈការគម្រាមកំហែងពីសម្ដីរបស់រដ្ឋមន្ត្រីក្រសួងកិច្ចការបរទេសរុស្ស៊ីលោកឡាវរ៉ាវបាទដូច្នេះហើយរឿងនេះគឺរឿងគម្រាមកំហែងខ្លាំងខ្លាដែលខាង អង្គការ NATO និងសហរដ្ឋអាមេរិកចាប់យកការគម្រាមកំហែងនេះ ជារឿងដែលគេ ប្រុងប្រយ័ត្នជាទីបំផុតមកទល់ថ្ងៃ27 28ម្សិលមិញនេះព័ត៌មាន ទីភ្នាក់ងារព័ត៌មានលោកខាងលិច គឺលោកសេរីបានឲ្យដឹងថា សហរដ្ឋអាមេរិកក៏ដូចជាសមាជិកនៃអង្គការបកសម្ព័ន្ធយោធា NATO បានបង្កើនការប្រុងប្រយ័ត្នច្រើនឡើងជាងមុនហើយតាមសង្កេតមើលអំពីអរិយាប័ត្ររបស់លោកពូទីនក៏ដូចជាថ្នាក់ដឹកនាំនៃយោធារុស្ស៊ីក្រសួងសន្តិសុខជាតិនិងក្រសួងការពារជាតិអាមេរិក បានតំណាក់តំណងទៅរុស្ស៊ីដែលការធ្វើតំណាក់តំណងនេះគឺចង់គូសបញ្ជាក់ឲ្យបានច្បាស់លាស់ហើយលំអិតអំពីអ្វីដែលជាការគម្រាមកំហែងរបស់លោកពូទីនលើការប្រើអាវុធនុយក្លេអ៊ែរក្រសួងសន្តិសុខជាតិនិងក្រសួង ការពារជាតិអាមេរិកបានតំណាក់តំណងទៅកងកម្លាំងយោធារុស្ស៊ី ទៅកាន់មេតបជាន់ខ្ពស់រុស្ស៊ីឲ្យបានដឹងច្បាស់ថាប្រសិនបើវាពិតជារុស្ស៊ីត្រូវប្រើអាវុធនុយក្លេអ៊ែរតើសហរដ្ឋអាមេរិកនិងអង្គភាពការពារប្រទេសរបស់បកសម្ព័ន្ធយោធា NATO មានលទ្ធភាពនឹងប្រតិកម្មដោយម្ដេច និយាយស្រួលស្ដាប់គឺតើនៅពេលដែលរុស្ស៊ីហ៊ានបំផ្ទុះអាវុធនុយក្លេអ៊ែរអាមេរិកនិង NATO មានលទ្ធភាពធ្វើអីខ្លះនេះគឺជាការគូសបញ្ជាក់ជាតំណាក់តំណងជា communication ជាតំណាក់តំណងដែលអង្គការ NATO និងក្រសួងសន្តិសុខជាតិនិងក្រសួងការពារជាតិអាមេរិកចង់គូសបញ្ជាក់ឲ្យច្បាស់ពេលព្រោះប្រសិនបើ មានបំផ្ទុះអាវុធនុយក្លេអ៊ែរវាគឺជាអំពើដែលមិនដែលធ្លាប់បានកើតឡើងទេ ចាប់តាំងពីបញ្ចប់សង្គ្រាមលោកលើកទី2តាំងពីសង្គ្រាមលោកលើកទី2បានចប់ទៅ នៅឆ្នាំ45វាអត់មានប្រទេសណាមកចង់បំផ្ទុះបរមាណូនុយក្លេអ៊ែរទេប្រសិនបើរឿងនៅលើសមរភូមិយូក្រែន តម្រូវឲ្យរុស្ស៊ីហ៊ានបំផ្ទុះអាវុធនុយក្លេអ៊ែរតើលោកខាងលិចខាងបស្ចិមលោក មានបកសម្ព័ន្ធ NATO នៃសហភាពអឺរ៉ុបនិងបកសម្ព័ន្ធលោកសេរីទូទាំងពិភពលោក ហើយនិងសហរដ្ឋអាមេរិកគិតយ៉ាងម៉េចអញ្ចឹងហើយបានជាក្រសួងការពារជាតិក្រសួងសន្តិសុខជាតិរបស់អាមេរិកចង់ប្រាប់ កងទ័ពចង់ប្រាប់មេទ័ពរុស្ស៊ីថា អ្នកធ្វើឯងបានតើខ្ញុំនៅខាងនេះប្រតិកម្មយ៉ាងម៉េចដំបូងគឺនិយាយអំពីដំបូងគឺនិយាយអំពីថាចុះបើសិនណាជារុស្ស៊ីបំផ្ទុះអាវុធនុយក្លេអ៊ែរតូចមួយបាទនៅពេលដែលបំផ្ទុះអាវុធនុយក្លេអ៊ែរតូចមួយក្រាំងតើពិភពលោកត្រូវគិតយ៉ាងម៉េច លោកសេរីជំហានភ្លាមគឺប្រកាសប្រទេសរុស្ស៊ីជាប្រទេសភេរវកម្មនេះគឺជាពាក្យសម្ដីដែលលេចលឺចាញ់មកគឺគេប្រកាសភ្លាមមួយរំពេចនៅក្នុងពិភពលោកថារុស្ស៊ីគឺជាប្រទេសភេរវកម្មហើយដោយម្ដេចបានជាជាប្រទេសភេរវកម្មពេលព្រោះរុស្ស៊ីគឺជាប្រទេសទី1ក្រោយសង្គ្រាមលោកលើកទី2 ដែលប្រើអាវុធនុយក្លេអ៊ែរលើប្រទេសដទៃដែលប្រទេសដទៃនោះមិនបានប្រកាសសង្គ្រាមនឹងខ្លួនទេផ្ទុយទៅវិញគឺរុស្ស៊ីខ្លួនឯងបានវាយគេ បានវាយចូលទៅលើទឹកដីគេ ទៅ អង្គៀមទៅអូសទាញយកទឹកដីគេមកភ្ជាប់នឹងទឹកដីខ្លួនឯងហើយប្រើអាវុធនុយក្លេអ៊ែរលើគេដូច្នេះទី1គឺប្រកាសជាបន្ទាន់យ៉ាងលឿនជាទីបំផុត រុស្ស៊ីត្រូវដាក់ថាជាប្រទេសភារវកម្មហើយនៅក្នុងការ ប្រកាសនោះគឺគ្មាន រួញរាទេ គឺគ្មានរួញរាទេ ប្រតិកម្មអាវុធនុយក្លេអ៊ែររបស់បណ្ដាប្រទេសលោកសេរី ជាពិសេសគឺអង្គការបកសម្ព័ន្ធយោធា NATO និងសហរដ្ឋអាមេរិកត្រូវប្រតិកម្ម តបទៅវិញដែលគេអត់ដឹងថាត្រូវតបយ៉ាងម៉េចទេគ្រាន់តែគេស្មានបានថាទី1ឲ្យតែឲ្យតែកើតរឿងបំផ្ទុះអាវុធនុយក្លេអ៊ែរភ្លាម ប្រទេសរុស្ស៊ីត្រូវតែដាក់ការចោទបទប្រកាន់ភ្លាមថាជាប្រទេសភេរវកម្មហើយពាក្យអង់គ្លេសគេហៅ asset ដែលប្រែជាភាសាខ្មែរវាមិនចំទេគ្រាន់តែខ្ញុំនិយាយថា គ្រប់អឺចំណុចសំខាន់សំខាន់ដែលជាអង្គភាពកម្លាំងរបស់រុស្ស៊ីគឺត្រូវដាក់ភ្លាមមួយរំពេចនៅក្រោមការតម្រង់នៃអាវុធនុយក្លេអ៊ែររបស់លោកសេរីហើយ វាអាចឈានទៅដល់ការវាយប្រហារភ្លាមមួយអាពេចដែលអត់អនុញ្ញាតឲ្យរុស្ស៊ីវាយប្រហារជាទ្រង់ទ្រេធំបានទេអញ្ចឹងពាក្យស្រួលស្ដាប់គឺថាបើហ៊ានចាច់អាវុធនុយក្លេអ៊ែរបំផ្ទុះគឺហ៊ានច្បាំងនុយក្លេអ៊ែរសហរដ្ឋអាមេរិកនិងអង្គការបដិសម្ព័ន្ធយោធា NATO ចង់ប្រាប់រុស្ស៊ីចង់ប្រាប់មេតបរុស្ស៊ីថា បកសម្ព័ន្ធ NATO និងសហរដ្ឋអាមេរិកមិនរួញរាឬបញ្យឺតពេលនិយាយស្ដីអីទេគឺហ៊ានវាយហ៊ានវាយពីព្រោះចំណុចនៃការបំទុះអាវុធនុយក្លេអ៊ែរមិនមែនជារឿងអាចជជែកទៀតបាន មិនមែនជារឿងអាចទៅប្រជុំនៅ សន្តិសុខអង្គការសហជីវជាតិឬក៏ប្រជុំ ជាបន្ទាន់អីមិនអាចទេ សហរដ្ឋអាមេរិកជូនដំណឹងទៅដល់អង្គភាពតបនិងអង្គភាពយោធារុស្ស៊ីថាការបំផ្ទុះអាវុធនុយក្លេអ៊ែរគឺគ្មានពេលចរចាទេ គ្មានពេលដែលត្រូវនិយាយអីទេ there there is no time for diplomatic uh contacts there is no time for uh uh going to the United Nations uh, Security Council there is no time to uh, issue statement of reaction there is no time គឺនៅពេលដែលផ្ទុះអាវុធនុយក្លេអ៊ែរគឺគ្មានពេលទៅប្រជុំគ្មានពេលនិយាយទេគ្មានពេលទេអាមេរិកកាំងចង់គូបញ្ជាក់ឲ្យច្បាស់ថាវាអត់មានពេលតលទៅសោះពេលព្រោះតែហ៊ាននរណាកោះកៃចុចបាត់តង់បំផ្ទុះអាវុធនុយក្លេអ៊ែរទុះតូចក៏ដោយគឺសន្និមត់ថាសង្គ្រាមនុយក្លេអ៊ែរកើតហើយ ដូច្នេះគ្មានពេលនឹងចរចាគ្មានពេលនឹង លើកទូរស័ព្ទគ្មានពេលនឹងនិយាយរកខុសរកត្រូវទេ គឺត្រូវតែ អ្នកចាច់មុនគេ នឹងត្រូវទទួលការរងនៃការវេយប្រហារពីគេមកវិញអ្វីទៅប៉ុន្តែអាវុធនៅក្លែហ្នឹងវាបំផ្ទុះនៅលើដៃយូក្រែនប៉ុន្តែវិទ្យុសកម្មវានឹងធ្វើឲ្យប្រទេស នៃអង្គការ NATO រងរបួស រងរបួសតាមរយៈនៃការសាយភាយវិទ្យុសកម្មដូច្នេះគ្មានពេលអាមេរិកចង់គូសបញ្ជាក់ប្រាប់រុស្ស៊ីថាគ្មានពេលនិយាយគ្នាទេ ពេលព្រោះក្នុងមួយនាទីដែលនិយាយគ្នានោះវាធ្វើឲ្យខូចខាតយុទ្ធសាស្ត្រនិយាយស្រួលស្ដាប់គឺថាអាវុធនុយក្លេអ៊ែរត្រូវបាញ់ឲ្យលឿនកាលណាមានអ្នកណាបាញ់ហើយផ្ទុះហើយ គឺអត់មានពេលនិយាយគ្នាទៀតទេគឺបាញ់កំតិចគ្នាហើយដូច្នេះអាមេរិកាំងចង់លាតត្រដាង ប្រាប់រុស្ស៊ីឲ្យច្បាស់ថាការប្រើអាវុធនុយក្លេអ៊ែរមិនមែនជាច្រកចេញទេអ្នកសំទោសទេខ្ញុំថយគឺចង់និយាយថាសង្គ្រាមនឹងការផ្ទុះអាវុធនុយក្លេអ៊ែរតែផ្ទុះហើយគឺគ្មាន ពេលនិយាយទេគឺយុទ្ធសាស្ត្រ យុទ្ធសង្គ្រាមនិងរបៀបប្រយុទ្ធនៃអាវុធនុយក្លេអ៊ែរគឺបាញ់កំទេចប្រទេសដែលបង្កហេតុឲ្យខ្ទេចគឺអត់មាននិយាយថាខ្ញុំបាញ់ខ្ញុំបាញ់ក្របនុយក្លេអ៊ែរហ្នឹងខ្ញុំបាញ់ក្របតូចទេអត់មានពេលមកជជែកគ្នាថានេះខ្ញុំបាញ់យូក្រែនទេខ្ញុំអត់មានប៉ះពាល់ដល់អ្នកឯងទេ គឺអត់មានទេគឺគេចាត់ទុកថា ប្រទេសណាដែលបំផ្ទុះអាវុធនុយក្លេអ៊ែរគឺប្រទេសហ្នឹងគឺជាសត្រូវរបស់ប្រទេសដែលអត់បានផ្ទុះបញ្ជាក់ម្ដងទៀតប្រទេសណាដែលហ៊ានចាច់បាត់តង់បំផ្ទុះអាវុធនុយក្លេអ៊ែរគឺជាប្រទេសคล้ายទៅជាសត្រូវស្វ័យប្រវត្តិដល់ប្រទេសដែលអត់ទាន់បំផ្ទុះនុយក្លេអ៊ែរអ្វីដែលអាមេរិកកាំងចង់ជំរាបរុស្ស៊ីឲ្យច្បាស់ ថាតាំងពីឆ្នាំ1945មកតាំងពីឆ្នាំ1945មក វាអត់មាន nuclear protocol ទេវាអត់មាន protocol វាអត់មានពិធីការអត់មានសន្តាប់ធ្នាប់អត់មានរបៀបរបបអ្វី ទៅជជែកគ្នានៅពេលអាវុធនុយក្លេអ៊ែរផ្ទុះទេ តាំងពីឆ្នាំ1945មក គេអាចនិយាយគ្នានៅពេលដែល អាវុធនុយក្លេអ៊ែរមិនទាន់ផ្ទុះបញ្ជាក់ម្ដងទៀតគ្មាន របត់គ្មានបែបបត់គ្មានវិធីសាស្ត្រគ្មាន របៀបវារៈដែលគេ អាចនិយាយគ្នាបានឡើយនៅពេលដែលក្របនុយក្លេអ៊ែរបានត្រូវបំផ្ទុះហើយ បើវាជាក្របនុយក្លេអ៊ែរបំផ្ទុះដោយអត់ដឹងណាបើសិនជាក្របនុយក្លេអ៊ែរដែលបំផ្ទុះដោយអត់មានហេតុចេះតែផ្ទុះទៅអានឹងគេអាចនិយាយគ្នាបាន តែរុស្ស៊ីបានគម្រាមគេហើយពូទីនបានគម្រាមគេហើយហើយប្រសិនបើផ្ទុះគេចាត់ទុកថាប្រទេសរុស្ស៊ីគឺជាប្រទេសដែលប្រឡាយគេ ផ្ទុះនៅយូក្រែនក៏គេចាត់ទុកថាបលាយគេដែរអាមេរិកចង់គូសបញ្ជាក់ថាការបំផ្ទុះអាវុធនុយក្លេអ៊ែរគឺជាការវាយប្រហារមកលើ លោកសេរីទាំងស្រុងគ្មានការពិចារណាថាអូតូចធំអីទេអាមេរិកនិងអង្គការ NATO ចង់ជំរាបរុស្ស៊ីថាគ្មានការនិយាយអ្វីទាំងអស់គឺពេលនោះ គឺរុស្ស៊ីត្រូវតែទទួលប្រតិកម្មតបវិញពាក្យថាប្រតិកម្មតបវិញមានន័យទលំទលាយ ដែលយើងអត់ដឹងថាស្អីទេបើរុស្ស៊ីសួរថាអ្នកឯងចង់បាញ់ខ្ញុំថាអត់មានរឿងបាញ់ទេរឿងសំខាន់ជាងគេអ្នកឯងកុំបំផ្ទុះបើអ្នកឯងបំផ្ទុះគឺអ្នកឯងគ្មានពេលចរចាទេគ្មានពេលនិយាយស្ដីទេគ្មានពេលប្រជុំទេ គឺលកឹកណា ដែលអាវុធនុយក្លេអ៊ែរបានត្រូវបំផ្ទុះរបបពិភពលោកលុបចោលភ្លាមប្រតិកម្មទៀតលកិច្ចណាដែលអាវុធនុយក្លេអ៊ែរត្រូវបានបំផ្ទុះ ក្រោយពីការគម្រាមកំហែងរបបពិភពលោក ត្រូវលុបចោលភ្លាមជាមួយរុស្ស៊ីមានន័យថាអត់មាននិយាយអីជាមួយរុស្ស៊ីទេមាន តែវាយរុស្ស៊ីវិញតែប៉ុណ្្នឹង អាមេរិកាំងភាគីអាមេរិកាំងចង់ប្រាប់ទៅរុស្ស៊ីថាឲ្យគិតមែនតែនការគម្រាមកំហែងនេះ សុំឲ្យគិតមែនតែនសុំឲ្យគិតមែនតែនថាតើប្រសិនបើកងទ័ពយូក្រែនវាយយកទឹកដីគេវិញ ប្រសិនបើកងទ័ពយូក្រែនវាយយកទឹកដីគេវិញ ហើយកងទ័ពយូក្រែនមានព្រៀបលើសមរភូមិតើនៅពេលដែលរុស្ស៊ីចាញ់ដៃលើសមរភូមិក្នុងការប្រើសពាវុធធម្មតាហើយហ៊ានបាញ់នុយក្លេអ៊ែរដាក់គេ នៅពេលដែលខ្លួន ទៅវាយយកទឹកដីគេ តើវាជារឿងត្រឹមត្រូវ របស់រុស្ស៊ីឬ បន្ទាប់ទី1តើវាជារឿងត្រឹមត្រូវទេវាយយកដីគេដល់ពេលគេវាយតបវិញចាញ់គេលើសមរភូមិចាច់នុយក្លេអ៊ែរនឹងមួយ ចំណុចមួយ គេឲ្យរុស្ស៊ីគិតឲ្យច្បាស់បន្ទាប់មកទៀតបន្តមកទៀតបើសិនណាជាអាវុធនុយក្លេអ៊ែរត្រូវបានបំផ្ទុះរបៀបហ្នឹងគឺជាអំពើព្រៃផ្សៃហួសពីរបបពិភពលោកអាចអាច អាចនិយាយនេះបានវាជា action which is totally out of control which the world system cannot conduct its normal business which it is totally a terroristic action out of global context out of global order which វាវាវាជាអំពើ ដែលព្រៃផ្សៃណាស់តែទៅវាយស្រុកគេទៅវាយយកដីគេហើយចាញ់គេដោយអាវុធតូចចុចបាត់តង់នុយក្លែសម្រាប់គេណាដូច្នេះហើយរបត់សពបែបយ៉ាងនៅក្នុងពិភពលោកត្រូវលុបចោលភ្លាមរបត់សពបែបយ៉ាងត្រូវឈប់ភ្លាមឈប់ត្រូវឈប់ភ្លាមត្រូវត្រូវ ត្រូវឈប់ភ្លាមហើយរុស្ស៊ីត្រូវតែទទួលការតបតមួយរំពេចដែលគ្មានការចោះចាគ្មានសួរទេបន្តមកទៀតគឺការបញ្យលពីសហភាពពីសហរដ្ឋអាមេរិកទៅទៀតគឺថាបើសិនណាជាសង្គ្រាមនៅលើសមរភូមិនោះវាចាញ់ដែរតើចុចបាត់តង់បំផ្ទុះអាវុធនុយក្លេអ៊ែរនោះវាធ្វើឲ្យសមរភូមិនឹងកែមុខមាត់ទេឧទាហរណ៍រវាយចាញ់គេ ហើយចុចបារម៉ាណូដាក់គេ តើវាធ្វើឲ្យគេឈប់វាយទេតើវាធ្វើឲ្យកងទ័ពយូក្រែនដែលរស់រៀនមានជីវិតពីអាវុធនុយក្លេអ៊ែរនឹងចោះចាញ់ទេអាមេរិកាំងចង់ប្រាប់ថាវាមិនមានការចោះចាញ់ទេពីព្រោះគេវាយការពារទឹកដីគេ គេច្បាំងការពារទឹកដីគេ យើងទៅវាយគេ គេអត់មានគេអត់មានពេល សម្រាប់ចោះចាញ់យើងទេហើយសម្ព័ន្ធមិត្តទោះបីប្រទេសយូក្រែននឹងមិនមែនជា សមាជិក អង្គការ NATO ក៏ដោយ គឺវិទ្យុសកម្មនឹងនឹងផ្ដល់គ្រោះថ្នាក់ដល់ប៉ូឡូញដល់ហ្វិនឡង់ដល់បណ្ដាប្រទេសជាច្រើននៅអឺរ៉ុបតើគេសក់ចិត្តចោះចាញ់ខ្លួនឬ ដូច្នេះសហរដ្ឋអាមេរិកជូនដំណឹងទៅឲ្យរុស្ស៊ីថាឲ្យគិតមែនតែនតើអ្នកពិតជាបានជោគជ័យដោយសារចុចបាត់តុងនុយក្លេអ៊ែរឬក៏អ្នកបារាជ័យទាំងស្រុងអ្នកត្រឹមតែបារាជ័យលើសមរភូមិហើយសមរភូមិនៅលើដៃយូក្រែនទេវាគ្រាន់តែខូចមុខមាត់ទេប៉ុន្តែរវាងមុខមាត់និងការខ្សែជីវ៉ា តែគេចង់និយាយថា រវាងមុខមាត់នឹងការខ្សែជីវិត របស់លោកពូទីនរវាងមុខមាត់របស់លោកពូទីនហើយនឹងការខ្សែជីវិតរបស់គណៈដឹកនាំកងទ័ពរុស្ស៊ីឬក៏ការខ្សែជីវិតនឹងការខូចខាតប្រទេសរុស្ស៊ីទាំងមូលតើវាសំស្របវាមានតម្ងន់ស្មើគ្នាក្នុងការថ្លឹងថ្លែង ដោយការគំរាមកំហែងប្រើអាវុធនុយក្លេអ៊ែរទេណានេះហើយគឺជារបៀបដែលតកតងចឹងហើយ បានជាថ្ងៃទី27 28នេះបើសិនជាលោកអ្នកកលេចមើលទៅកាន់ទំព័រព័ត៌មាន អន្តរជាតិស្ដីអំពីរុស្ស៊ីគឺព័ត៌មានលោកសេរីបានបង្ហាញពីការយកចិត្តទុកដាក់ លើការគម្រាមកំហែងរបស់ពូទីននឹងច្រើនមែនតើបើកមើលទៅនៅក្នុង Google ឃើញច្រើនណាលោកអ្នកឥឡូវនេះខ្ញុំបញ្យល់ដល់ហ្នឹងខ្ញុំអធិប្បាយដល់ហ្នឹងខ្ញុំដកថយមកវិញសំណួរសួរថាពូទីនបានគម្រាមកំហែងការប្រើអាវុធនុយក្លេអ៊ែរពីថ្ងៃទី21ខែកញ្ញាឆ្នាំ2022ថ្ងៃនេះ នៅសហរដ្ឋអាមេរិក គឺ29 កញ្ញាឆ្នាំ2022ការគម្រាមកំហែងរបស់លោកពូទីនបានធ្វើ8ថ្ងៃរួចមកហើយបានធ្វើ8ថ្ងៃរួចមកហើយស្រាប់តែម្សិលមិញ7ថ្ងៃរួចមកពីម្សិលមិញប្រព័ន្ធ media នៃលោកសេរីតាំងពី Reuters តាំងពី CNN អី តាំងពី political អីបានចំណាយពេលច្រើនណាស់និយាយអំពីការគម្រាមកំហែងរបស់លោកពូទីនសំណួរសួរថា7ទៅ8ថ្ងៃ និង9ថ្ងៃក្រោយលោកពូទីនបានគម្រាមកំហែងណាណាគឺថាគឺថា 7 8តែ9ថ្ងៃក្រោយពីលោកពូទីនបានគម្រាមកំហែងប្រើអាវុធនុយក្លេអ៊ែរហេតុដូចម្ដេចបានជាទំព័រព័ត៌មាននៅលោកសេរីនិយាយនឹងនឹងគ្រប់គ្នា សំណួរសួរទៀតថាតើវាជាការភ័យខ្លាចរបស់ពួកលោកសេរីឬខ្ញុំចង់គូបញ្ជាក់ជូន តាមសមត្ថភាពនៃការតាមដានព័ត៌មានរបស់ខ្ញុំជូនប្រិយមិត្តឲ្យយល់ បើតាមខ្ញុំយល់ពីជំរឿចិត្តនៃសន្តិសុខជាតិរបស់លោកសេរីជាពិសេសសហរដ្ឋអាមេរិកនៅពេលណានៅពេលណាដែលពតសាព័ត៌មាន លើកមកនិយាយច្រើនគឺដើម្បីបង្កើតចលកម្មក្នុងចំណោមមហាជនជាអ្នកស្ដាប់ព័ត៌មាន បើតាមខ្ញុំសង្កេតជាទម្លាប់នៃការវិភាគព័ត៌មានពេលណាព័ត៌មានចេញព្រាតនិយាយរឿងអីមួយ គឺជាគោលដៅនៃការ ដាស់សតិអារម្មណ៍មហាជនទេរីឯចំណុចនៃគ្រោះថ្នាក់ខ្ញុំយល់ឃើញថាគ្រោះថ្នាក់វានៅក្រោមការគ្រប់គ្រងរបស់អ្នកនយោបាយនិងកងទ័ព និយាយស្រួលស្ដាប់ម្ដងទៀតនៅពេលដែលគេផ្សាយព័ត៌មានព្រាតពីរឿងអីមួយគេគ្រាន់តែចង់យកទឹកចិត្តមហាជនឲ្យយល់ដឹងរឿងហ្នឹងទេតែបើនិយាយពីការភិតភ័យឬការប្រួយបារម្ភវិញ ជាយុទ្ធសាស្ត្រនយោបាយនិងជាយុទ្ធសាស្ត្រកងទ័ពគេអត់បញ្ចាញ់ទេនិយាយម្ដងទៀតឲ្យច្បាស់ទៀតពីពុទ្ធភាសាខ្មែរយើងក៏ដោយជាភាសាអង់គ្លេសក៏ដោយ បើភាសាអង់គ្លេសវាមាន rhetorical language របស់វាប៉ុន្តែភាសា ខ្មែរតលនិយាយ3 4សារយល់ណាកាលណាគេនិយាយអំពីបញ្ហាថាគេភ័យគឺគេមិនសូវភ័យទេកាលណាគេនិយាយថាវាគ្រោះថ្នាក់ខ្លាំងណាស់នៅក្នុង media គឺគេ គ្រប់គ្រងគ្រោះថ្នាក់នោះហើយពេលព្រោះនៅក្នុងទស្សនៈវិស័យនយោបាយនៅក្នុងទស្សនៈវិស័យកងទ័ព បើគេមានវិបត្តិគេអត់និយាយតសោះណាគេអត់និយាយតសោះនៅពេលដែលនយោបាយមិនបញ្ចាញ់ក៏និយាយនៅពេលដែលកងទ័ពមិនបញ្ចាញ់មកនិយាយគឺពេលនឹងហើយពេលធ្ងន់ធ្ងរអញ្ចឹងអ្វីដែលជាការផ្សព្វផ្សាយ7 8ថ្ងៃ និង9ថ្ងៃក្រោយពូទីនគម្រាមកំហែងនេះគឺជា media reaction ហៅថាប្រតិកម្ម media សម្រាប់អឺ people's consumption គឺសម្រាប់ឲ្យប្រជាជនហ្នឹងបានដឹងឮតែប៉ុណ្្នឹងទេនិយាយម្ដងទៀតឲ្យច្បាស់កាលណាគេផ្សាយព័ត៌មានប្រងព្រឹត្តមានន័យថាគេចង់ទាញអារម្មណ៍មហាជន ឲ្យទៅឈ្មោះទៅកាន់ទិសដៅណាមួយ វាជា driven propaganda ដែលគេធ្វើសម្រាប់ទេទឹកចិត្តមហាជននេះណាពេលព្រោះផ្នែកយុទ្ធសាស្ត្រនយោបាយយុទ្ធសាស្ត្រយោធាប្រជាជនអត់ចេះទេប្រជាជនអត់យល់ទេ ប្រជាជនអត់អាចដឹងបានទេណាវាជាយុទ្ធសាស្ត្រ វាជាកិច្ចការរបស់អ្នកនយោបាយនិងកតបអានឹងចឹងទេណាបាទដូច្នេះហើយ កាលពីម្សិលមិញថ្ងៃទី28កញ្ញា និងម្សិលមួយថ្ងៃទី27ខែកញ្ញាព័ត៌មានឲ្យព្រៀបមានន័យថា គេគ្រាន់តែប្រើឧបករណ៍ព័ត៌មានដើម្បី នឹងតេងចលកម្មក្នុងចំណោមមហាជនទេណាណាលោកអ្នកកិច្ចការយោធាកិច្ចការនយោបាយគេមិនដែលនិយាយទេនឹងខ្ញុំសូមជម្រាបប៉ុណ្ណឹង